អត់ទុកយូរទេអ្វីដែល គ្រប់គ្នាចង់ដឹង ពេលនេះប្អូនស្រីគង់ម៉ូនីកាចេញមុខទំលាយប្រាប់ហើយថាសូមរំលឹកឡើងវិញបន្តិចផងដែរថា កញ្ញាគង់ម៉ូនីកា គឺ ជាតារាសម្ដែងស្រី ដែល មានរូបសម្រស់ស្រស់ស្អាតក្មេងនិងសិចស៊ីដែល fan fan ក៏ដូចជាអ្នកគ្រប់គ្រងបន្តិចអ្នកទេពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន។ ហើយក៏ទទួលបានការគ្រប់គ្រងនិងលេចមុខក្នុង MV និងកម្មវិធីផ្សេងផ្សេងមិនដែលដាច់ឡើយស្រាប់តែម្សិលមិញនេះនៅថ្ងៃទី6ខែមិថុនាឆ្នាំ2022គ្រប់គ្នាសម្ដែងនឹងការភ្ញាក់ផ្អើលយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿនិងនឹកស្មានដល់ក្រោយទទួលដំណឹងថាតារាសម្ដែងរូបនេះ បានលាចាកលោកនេះបាត់ទៅហើយទាំងវ័យក្មេងនិងស្រស់ស្អាតស្ថិតក្នុងពេលដ៏សែនសោកស្ដាយនេះតារាសម្ដែងសាវិនហ្វីលីប ដែលធ្លាប់សម្ដែងជាមួយកញ្ញា បានពោលពាក្យទាំងអួលដើមកប្រាប់ថាតារា សម្ដែងគង់ម៉ូនីកា បានស្លាប់ដោយជំងឺកាំងបេះដូងមុននេះបន្តិច កញ្ញាជាតួឯកស្រី ក្នុង MV ដុលបីគឺបទជូនអូនឡើងផ្លូវ highway របស់ផលិតកម្ម Galaxy Navatra សូមប្អូនស្រីទៅឲ្យបានស្ងប់សុខរីបចំណែកនៅមុននេះបន្តិចនៅថ្ងៃ ទី7ខែមិថុនាឆ្នាំ2022ក្នុងពិធីបុណ្យសពម៉ូនីកា គេឃើញប្អូនស្រីរបស់ម៉ូនីកាបានចេញមកប្រាប់រឿងមួយដល់ក្រុមការងារតារាញូ នៅ អ្វីដែល គ្រប់គ្នាចង់ដឹងថាខ្ញុំឈ្មោះគង់សុជាតិតា និយាយទៅបងស្រីខ្ញុំគង់ម៉ូនីកាគាត់មាន ជំងឺបេះដូងនឹងវារៀងយូរដែរហើយប៉ុន្តែគ្រាន់តែយើងលេបថ្នាំទៅវាក៏រៀងគ្រាន់បើប៉ុន្តែមួយរយៈពេលក្រោយនឹងដែលមាន បញ្ហានឹង គឺគាត់មានជំងឺ មួយទៀតគឺជំងឺមេរោគក្នុងក្រពះ ហើយគាត់បានទៅពេទ្យជាធម្មតាទេបង ហើយដល់ពេលគាត់ត្រឡប់មកផ្ទះវិញ គាត់បានទៅបោះឆ្នោត ដល់ពេល បន្ទាប់មកគាត់ក៏ទៅវត្តភ្នំទៅវត្តភ្នំហើយគាត់មកវិញ គាត់ចាប់ផ្ដើមមានអាការៈគាត់ក៏លេបថ្នាំមេរោគក្រពះនឹងហើយ វា ធ្វើឲ្យបេះដូងមាន បញ្ហានឹងបណ្ដោយប្អូនស្រីរបស់ម៉ូនីកា បានបញ្ជាក់ច្បាស់ច្បាស់ថែមទៀតថា ត្រង់ចំណុចគ្រប់គ្នាចង់ដឹងថា និយាយទៅរឿងដែលខ្ញុំចង់បកស្រាយតាំងពីថ្ងៃដែលខ្ញុំបានឃើញព័ត៌មានដំបូងខ្ញុំចង់ live វីដេអូសំខាន់អ្នកសារព័ត៌មានមួយចំនួនសូមមេត្តា បងខ្ញុំ បានស្លាប់បាត់ទៅហើយអញ្ចឹងកុំយករូបឬយកពាក្យមិនពិត ទៅនិយាយលើសង្គមខាងក្រៅព្រោះបងខ្ញុំបានស្លាប់ដោយសារជំងឺរបស់គាត់ទេមិនមែនស្លាប់ដោយសារប្រើគ្រឿងញៀននោះទេចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ